បាទជំរាបសួរសួស្តីសួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាបាទនេះមកផ្លែកថ្ងៃនេះមកក្នុងចំការបងប្អូនក្នុងចំការហើយមានផ្ទះនេះផ្ទះនេះទុំធ្វើទុំធ្វើចង់និយាយថាពួកខ្ញុំនឹងឯងបានមកធ្វើដែរបាទមកធ្វើហើយដល់ហើយអញ្ចឹងទៅ យើងត្រូវដើរភ្លើងហើយផ្ទះក្នុងចំការគេសម្រាប់ដូចថាខ្ទមមិនថាខ្ទមហ្មងទេធ្វើតែរាងហំដែរហ្នឹងបាទ ធ្វើពីអ្នកអ្នកដៃគូធ្វើទាំងអស់ធ្វើអីធ្វើអីក៏ដោយបងប្អូនឲ្យតែបានលុយបាទនេះនៅក្នុងចំការចំការធុរេនចំការត្រេនបាទចំការត្រេនធ្វើហើយហើយមិនទាន់ដាក់ទ្វារទេគ្រាន់តែទុកឲ្យកូនកូនដៃគេដូចថាគេមកដេកយាមត្រេនណាបាទហើយខាងនេះ ចំការកស៊ូបាទបងប្អូនហើយនេះបានត្រៀមរបស់របរមកហើយបាទនោះខាងនោះខាង ទឹកថ្នាំទឹកអីនេះខាងគេអ្នកមើលការខុសត្រូវត្រៀនដើមណាឈឺមិនឈឺគេមកចាក់ថ្នាំឲ្យបងប្អូនបាទហ្នឹងរឿងរបស់គេទៅអានេះរឿងរបស់ខ្ញុំថ្ងៃនេះគឺបញ្ហាต้องមកមកមកធ្វើភ្លើងបាទមកដើរភ្លើងផ្ទះហ្នឹងបាទនៅបានត្រៀមរបស់របរហើយបាទរបស់របរគឺមានប៉ុណ្ណេះបាទមិនផ្ទះអីធម្មតាទេតែដើរភ្លើងឲ្យគ្រប់គ្រាន់ មានព្រីភ្លើងមានកង្កាក់អីចឹងអាណា មានពូលខាងក្រៅពូលខាងក្នុងបាទ ហ្នឹងហើយហើយមានកងតាក់អានេះកងតាក់ខាងក្រៅគេលោទុកដោតភ្លើងដោតអីតខ្សែភ្លើងធ្វើការធ្វើអីអញ្ចឹងអាណាបាទបាទនេះដើរងាយងាយបងប្អូនដើរងាយសម័យឥឡូវគេដើរភ្លើងឥឡូវគេប្រើទីយោបាទប្រើទីយោហ្នឹងហើយហើយយើងមិនបាច់ទៅវាយកាត់វាយអីប្រើទីយោវាងាយជាងណាក្នុងផ្ទះក្នុងចំការគាត់ណាមួយឆ្នាំគេមកដេកយាមចំការ4 5ថ្ងៃអីចឹងណាគេមកដេកបាន2យប់ហើយបងប្អូនគេមកដេកបាន2យប់ហើយតែអត់មានភ្លើងទេគេប្រើភ្លើង ភ្លើងអានេះភ្លើងពូលយួរពន្លឺថ្ងៃហ្នឹងណាបាទតែគេចង់ឲ្យមកដើរភ្លើងឲ្យរួចស្រេចទៅអស់បាទមានរបស់របរត្រៀមមកឲ្យស្រេចបងប្អូនហ្នឹងមានខ្សែភ្លើងមានពូលមានអីថ្ងៃខ្ញុំត្រូវឡើងបាទមកឡើងបកគោលនេះបាទឡើងបកគោលនេះគោលភ្លើងនៅនេះបងប្អូនត្រូវឡើងតភ្លើងពីនេះមកតែតទៅវាកាត់មកដើមទ្រីនេះទៀតហើយធ្វើមិនទេនេះយោងមកចេះក៏បានដែរ បាទបន្តមកកន្លែងនេះចង់ចង់បញ្ចប់មកកន្លែងនេះអញ្ចឹងទៅហើយយើងក៏មកជាដបូលខាងនេះទៅហើយយើងចូលក្នុងផ្ទះទៅបាទបាទចាប់ដើមត្រៀមរបស់ เดินดีๆอย่าแกงขะอย่ากลางแขนเลยเดินแบบคนนะเดินกลางแขนนะมันจะบินนะมันจะบินในแกเดินกลางแขนนะมันนกลมมาวานนาตัวซะ itu eh, bin maaf bin <laughs>

អូខេហើយបងប្អូនបងប្អូនឥឡូវសាកតែសាកមើលអានោះមិនទាន់បិទទេបាទទេភ្លើងសាកមើលទៅក្នុងផ្ទះមកបាទភ្លើងមុខភ្លើងអានេះទាន់មានពូលបាទទាន់មានពូលអានេះទិញមកថាទិញ ត្រឹមត្រូវហើយតែផ្លិចនេះទៀតហ្នឹងហើយទៅមុខមានហើយ10អ៊ីសាណា Việc sạch ra nàyបាទអរគុណច្រើនបងប្អូនហើយត្រូវបានហើយចាំស្អែកទៅទិញពូលមកដាក់ទៀត